Oh. ជន់ណារស្ចាប្រមាទនឹងពាទីក្តាយហើយអាណិតព្រោះត្បិតស្រកស្រីត្រេជារបត់ត្រីសេដ្ឋី តយោគ្រួសារមកសងអាវាសនាក្នុងព្រៃ ភាពមួងមកព្រងរួងងឹតណៃគ្មានស្រីសាសងរួក៏ខ្ងាបំណងស្លាប់ប្រសាងជាង ស្នាក្នុងព្រៃនឹងបងបារអងមិនខាញងាជីវ៉ាមកវិញ